ដាតអត់ឆ្អឹងរបងស្រីរឿងអ្វីអ្វីថាស្ដីឲ្យតែបានស្រឡាញ់រួចភ្លេចក្រឡាំប្រាំអន្តាតសាមា ជាដាំងចិត្តស្រឡាញ់ត្រូវចោះចាញ់ត្រូវជឿក្នុងចិត្តពើស្ដោះហើយគំលិតនាំអាស្រូវទុកគេឈ្មោះនៅក្លិនសែនទី ចិត្តនឹងស្រីដងខំផឹកស្រាផឹកនេះហៅមហាផឹកឲ្យខ្លួនសូតែលើទៅដឹងថាឈួតព្រោះអូនស្ទើរជីវិតសូនទៅផ្លែងផឹកស្រា ត់ឆ្អឹងប្រង្ហាទៀតទៅគុំអស់ផ្លូវប៉ះចំលើប្រសាវាលើអូននឹកឃើញអតីតសង្សារ ចិត្តនឹងស្រីបងខំផឹកស្រាផឹកនេះហៅមហាផឹកឲ្យខ្លួនសូអីលើទៅដឹងថាឈួតព្រោះអូនស្ទើរជីវិតសូនទៅលែងផឹកស្រា ត់អត់ឆ្អឹងប្រង្ហាទៀតទៅគុំអស់លើប៉ះចំលើប្រសាវ៉ាទៅអូននឹកឃើញអតីតសងសាបងឈប់ត្រូវការអណ្ដាតអត់យ៉ាង